ដូចក្នុងពាក្យចាស់ចាស់បារាមយើងមានមកហើយចា3ក្នុងខ្លួន4ក្នុងសាច់មួយកាត់ផ្ដាច់ពីរជាប់តាមដូចជាប់មាត់មកថាអញ្ចឹង3ណាណា3ក្នុងខ្លួន4ក្នុងសាច់ហ្នឹង3ហ្នឹងគឺអនិច្ចំទុក្ខាអនត្តាហ្នឹង4ហ្នឹងធាត4ហ្នឹងណា3ក្នុងខ្លួន4ក្នុងសាច់មួយកាត់ផ្ដាច់គឺមច្ចរាជហ្នឹងពីរជាប់តាមហ្នឹងគឺ បុណ្យនឹងបាបអញ្ចឹងបានយើងហែសពហ្នឹងបរាមលោកឲ្យយើងរិះសឬមានសមានខ្មៅហ្នឹងខ្មៅហ្នឹងគឺចង់បញ្ជាក់ថាបាបហ្នឹងហ្នឹងឯងហើយសហ្នឹងគឺបុណ្យហ្នឹងហ្នឹងឯងមានសមាន ខ្មៅហ្នឹងហ្នឹងឯងក្រោយមកឃើញមានលោកអ្នកសរសេរមកគឺ4នាក់អ្នកសែងណា4នាក់អ្នកសែងណា ហ្នឹងឯងគឺធាត4ហ្នឹងឯងហើយក្រេស្នែងក្រេស្នែងហ្នឹងគឺហតិយវត្ថុអាហ្នឹងឯងហើយអ្នកដែលនៅនឹងក្រេស្នែងហ្នឹងគឺចិត្តហ្នឹងអ្នកហែអ្នកហែហ្នឹងគឺអនិច្ចំទុក្ខអនត្តាហើយនឹងអ្នក ដែលជាប់តាមទៀតគឺបននឹងបាបនឹងឯងគឺត្រូវរៀបរាប់ ពីដំណើរជីវិតហ្នឹងវាមានរឿងសរឿងខ្មៅហ្នឹងវាជាប់តាមហ្នឹងអាហ្នឹងយើងយើងដឹងហើយសេចក្តីហ្នឹងប៉ុន្តែដែលខ្ញុំណានឹករលឹកមកនៅក្នុងអភិធម្មសង្កនីសតន្តភេជនិយៈត្រង់ទិដ្ឋិវិសុទ្ធិនេះសីលវិសុទ្ធិទិដ្ឋិវិសុទ្ធិនេះព្រះអត្តកថាសម្ដែងថា មានតែកុសលទេដែលជារបស់យើងក្នុងន័យដែលថាកុសលហ្នឹងជាប្រយោជន៍ប៉ុន្តែចុះអកុសលមិនបានមិនមែនរបស់យើងថាហ្នឹងវាទម្លាយប្រយោជន៍ហ្នឹងឯងវាជាសត្រូវទៅវិញលោកចាត់ទុកជាសត្រូវទៅវិញគឺបានដូចថាវាមិនមែនជាសម្បត្តិឲ្យប្រយោជន៍ណាអញ្ចឹងមានតែប៉ុនទេដែលជាសម្បត្តិដែលឲ្យជាប្រយោជន៍ចំណែកបាបហ្នឹងវាទម្លាយប្រយោជន៍ នឹងឯងអានឹងមិនចាត់ថាជាសម្បត្តិរបស់យើងទេវាវាជាវិបត្តិវាជាសត្រូវវាជាបាបប្រមិតដែលជាប់តាមរឿងបាបហ្នឹងវានៅក្នុងរឿងជាប់តាមដែលយើងនិយាយក្នុងន័យដែលថាមានតែបុណ្យនិងបាបជារបស់យើងហ្នឹងនៅពេលដែលចាក់លោកហ្នឹងទៅអាហ្នឹងវា ត្រូវន័យក្នុងរឿងដែលថាចិត្តនឹងវាសន្សំដណ្ដាមដោយអំណាចជាអនិវិធ័យជាវណ្ណចិត្តវាមានទាំងបុណ្យទាំងបាបកុសលអកុសលហ្នឹងប៉ុន្តែដល់ទៅក្នុងទុទុកមេតិកាសតន្តភេជនិយៈព្រះសរិបុត្រសម្ដែងហ្នឹងព្រះកថាលោកបញ្យលអំពីរឿងរឿងបុណ្យហ្នឹងថាចេះដូចជាអ្នកដំណើរហ្នឹងក៏មានបានណា មានបានទ្រព្យសម្បត្តិច្រើនធ្វើដំណើរទៅគាត់ចង់ចូលដូចថាក្នុងនគរអីអីតាមផ្លូវហ្នឹងក៏មហោស្រពអីរីករាយអីតាមហ្នឹងរួចទៅក៏បានដល់នគររបស់គាត់ទៅតែយ៉ាងណាមិញនេះក្នុងសេចក្តីដែលព្រះកថាចង់បញ្យល់អំពី អ្នកដែលមានបុណ្យបានធ្វើហើយនេះហ្នឹងឯងតែរមែងរីករាយទៅ នៅក្នុងសុគតិភព ណានៅក្នុងសុគតិភពហ្នឹងដូចជានគរតាមផ្លូវមានមហោស្រពអីអីចឹងណារួចទៅក៏បានដល់នគររបស់គាត់ទៅ យ៉ាងណាមិញ ការដែលអ្នកមានបនបានធ្វើហើយនឹងរមែងរីករាយនៅក្នុងសុគតិភព ហើយក៏បានទៅដល់ទិសដៅគឺព្រះនិព្វានដោយអំណាចនៃបនកុសលនឹងឯងចឹងអាហ្នឹងគឺអត្ថកថានឹងឯងអត្ថកថាក្នុងទុកមេតិកាសតន្តៈភេជនិយៈត្រង់សីលវិសុទ្ធិទិដ្ឋិវិសុទ្ធិនឹងលើកអំពី អ្នកដែលមានបុណ្យកុសលនឹងប្រព្រឹត្តទៅ ក្នុងវត្តដាក់ទេហ្នឹងឯង ប្រទៅក្នុងវត្តដាក់ក៏ប៉ុន្តែជាឧបនិស្ស័យឲ្យ សម្រេចដល់វិវត្តដាក់គឺលោកតរៈរិយមៈនិងព្រះនិព្វានទៅបានហ្នឹងឯងសម្រាប់ពុទ្ធបរិស័ទដែលមានត្រៃសរណគមបណ្ណាអញ្ចឹងវាមានឧបនិស្ស័យមានព្រះនិព្វានជាទិសដៅបណ្ណាហ្នឹងឯងក្នុងដំណើរផ្លូវហ្នឹងវាត្រូវឆ្លង កាត់សុគតិភព ណែកំណើតយើងជាមនុស្សនេះអាចជាកំណើតចុងក្រោយក៏បានដែរគុណចាស់គង់នៅក្នុងពភ្នួបានល្អអញ្ចឹងទៅគ្រាន់តែដូចជាផ្ទះសំណាក់អីចឹងគុណចាស់គង់នៅក្នុងវត្តរត់ទៅច្បាស់ទៅទៀតហើយមើលទីវត្តហ្នឹងមិនរបស់ទីខោសាមណេរអង្គណា ជាគរុភ័ណ្ឌប្រើបានតែអត់មានកាន់យកអីជារបស់ខ្លួនអីទេ កប់សាលាព្រះវិហារតុកទូតាំងអីអីទាំងអស់ហ្នឹងប្រើបានប៉ុន្តែគុណចាអត់មានគិតថាជារបស់អាត្មាអញអីទេរបស់សង្ឃហ្នឹងឯងហើយក៏អត់មានអង្គណាមកចែកអីបានទេ សំបីចែកក្នុងភាពតែថាអាត្មាអញជា ធំក្នុងវត្តហ្នឹងចែករបស់ករុភ័ណ្ឌត្រូវអាបត្តិថយចែកទៀតហើយរបស់ហ្នឹងមិនឈ្មោះថាចែកទៀតឲ្យទៅអង្គនេះអង្គនេះអង្គនេះអង្គនោះត្រូវតែសងមកសងវិញអត់មានយួរទេហ្នឹងឯងបើថាកើតថយចិត្តដឹងថារបស់នេះចែកក៏មិនមែនឈ្មោះថាចែកដែរនៅរបស់សង្ឃប៉ុន្តែអញយួរតាំងចិត្តយួរដោយថយចិត្តអត្តនេស្ទានបដ ாய் ចឹងហ្នឹងឯងអាហ្នឹងយួរបាន ព្រោះតែអត្តលាទានហើយយល់បានហើយហ្នឹងឯងប៉ុន្តែវាត្រូវទោសអត្តលាទានអាហ្នឹងចង់បញ្ជាក់ឲ្យឃើញថារបស់ករុភ័ណ្ឌហ្នឹងគឺលោកគង់នៅកត់អីចឹងទៅចង់មុនទៅមុនទៅដោយអត់មានខ្វាយខ្វល់រវល់ចាប់ចម្ពាក់ទីវត្តអារាមកត់សាលាអីបោះអាត្មាអញអីទេបោះសង្ឃទេហ្នឹងឯងចឹងណាហ្នឹងឯងយ៉ាងណាមិញលោកទៅដោយបរមត្តនេះ ហ្នឹងឯងខំធាតអាយតនៈនេះជាត្រើយអាយនេះហើយក្នុងទិសដៅរបស់បព្វជិតនេះបួសទៅកម្មត្រៃនេះគឺព្រះនិព្វានអញ្ចឹងក្នុងពេលវេលា ដែលបួសហ្នឹងគ្រាន់តែប្រើប្រាស់អត្តភាពហ្នឹងដើម្បីសាងក្បូនតែប៉ុណ្ណឹងទេហ្នឹងឯងទៅកម្មត្រៃនេះអត់មានមកហួងហែងអីត្រៃអាយនេះទេឧបាទានខណ្ឌហ្នឹងបើដូចថា គ្រាន់តែជាឧបករណ៍ប្រើប្រាស់សម្រាប់សាងក្បូនប៉ុន្តែមានកបិតបថៅអីអីយកមកកាប់អស័យកាប់ឈើវើចងហ្នឹងឯងធ្វើជាក្បូនតែប៉ុណ្ណឹងកបិតបថៅហ្នឹងសង គេវិញទៅហ្នឹងឯងនេះអត្តភាពបញ្ញខណ្ឌហ្នឹងដូចបញ្ញខណ្ឌហ្នឹងវា ដូចជាកបិតបថៅអញ្ចឹងអាហ្នឹងសងទៅលោកនេះវិញតើគ្រាន់តែថាគុណចាស់យកមកប្រើប្រាស់ដោយអត្តភាពហ្នឹង សង្រួមតាំងពីចុងសក់ដល់បាតជើងព្រឹត្តទៅតាមព្រះវិន័យនឹងឯងក្នុងអភិសមាចារអីអីទាំងអស់ហ្នឹងគឺឲ្យសម្រេចដើម្បីត្រួតត្រងនៅចិត្តណាដែលស្ងប់រងាប់ហ្នឹងឯងមានសិលជាគ្រឿងទ្រទាំងហ្នឹងឯងបើដូចជាយើង កសាងអាគារអីអីចឹងមាន គ្រឹះមមតំទៅណាហ្នឹងឯងតែមិនមមវាបាក់ហ្នឹងឯងឯនេះនោះអីហ្នឹងវាបាក់ជាមហន្តរាយហ្នឹងឯងតែមាន គ្រឹះមមតំទៅក៏នឹងណូល្អចឹងទៅហើយបើប្រៀបទៅនឹងស្រះទឹកវិញបើថាចោះគោទៅវាល្អហ្នឹងឯង យ៉ាងណាមិញយើងរស់នៅដោយអត់មានសិលឬក៏ថាមានសិលដែរប៉ុន្តែมันបានតាំងចិត្តប្រព្រឹត្តអប់រំទៅក្នុងសេចក្តី ស្ងប់នឹងហ្នឹងហើយអញ្ចឹងទៅវាវាដូចគោទឹកអញ្ចឹងធ្វើឲ្យកកល្អក់ណាហ្នឹងហើយអញ្ចឹងគិតខ្វល់រឿងអីរឿងអីរឿងអីអញ្ចឹងទៅ កាន់តែឈឺក្បាលទៅកាន់តែខ្វាយខ្វល់កាន់តែទុកច្រើនហ្នឹងហើយគិតច្រើនទុកច្រើនអាគិតច្រើនក្នុងទីនេះមិនមែនគិតមកក្នុងកិច្ចការងារជាប្រយោជន៍គិតតាមធัวតាមវិន័យអីទេហ្នឹងណាគិតអាល័យអតីតអញ្ចឹងទៅហ្នឹងឯងតាមដែលធ្លាប់សំណុកសុកស្រួលធ្លាប់ហួងហែងអីអីវាបាត់បង់ទៅប្រែប្រួលទៅព្រាត់ប្រាស់អីទៅអាហ្នឹងគិតអញ្ចឹង ហ្នឹងឯងគិតច្រើនខ្វល់ច្រើនទៅសាយប្រសាទទៀតហ្នឹងឯងខ្វល់អនាគតហ្នឹងវាមិនដឹងយ៉ាងម៉េចទេនឹងយ៉ាងម៉េចទេភ័យព្រួយបារម្ភអីស្អីសត្វគីមីសម្បើម្លេះអញ្ចឹងអីអីទៅហោអញ្ចឹងណាគិតខ្វល់កើតទុកទៅហ្នឹងឯងតាមពិតបើយើងសិក្សាពធัวនៅ ក្នុងសាសនានេះ យើងនឹងបានដឹងដោយការអប់រំបញ្ញាវាអត់មានអាល័យអតីតអីទេព្រោះអានឹងវាជាសច្ចធัวតែអ្វីអ្វីមានហើយវាកន្លងទៅចឹងយើងក៏អត់មានទៀមទាចង់រស់នៅដូចមុនដដែលដដែលអីចឹងទេហើយអនាគតក៏អត់មានអីឲ្យខ្វល់ដែរពីព្រោះវិបស្សនាបានប្រាប់មកថា អ្វីដែលយើងមិនមែនអ្នកសាងវាអត់ត្រូវរឿងខ្វល់ទេហ្នឹងឯង ប៉ុន្តែបើអត់មានវិបស្សនាទេទោះជាយើង ដឹងថាមិនមែនយើង អ្នកធ្វើក៏ដោយប៉ុន្តែយើង អ្នកទទួលព្រោះណាវាអាចអ្នកដតីធ្វើឲ្យយើងកើតទុករឿងអីរឿងអីយើងអ្នកទទួលអារឿងមិនល្អហ្នឹងទៅអនាគតហ្នឹងណាខ្វល់ច្រើនណាស់កើតទុកមិនសុខចិត្តក្តៅកាហាយថាអ្នកដតីអ្នកធ្វើអីអីហ្នឹងហើយវាមានផលប៉ះពាល់មកលើយើងព្រោះយើងអ្នកទទួលរឿងមិនល្អទៅអនាគត ឬក៏ថាខ្វល់ដោយធម្មជាតិមេឃដីអីចឹងទៅវាមិនមែនអ្នកដតីណាមែនប៉ុន្តែវាជាគ្រោះធម្មជាតិអីស្អីតទៅមុខនឹងវាក្តៅវារលាយទឹកកកវាឡើង ទឹកសមុទ្រអីឧទាហរណ៍អញ្ចឹងតែចេះតែគិតខ្វល់ទៅគឺខ្លួនឯងអ្នកទទួលរឿងរឿងដែលភ័យព្រួយបារម្ភហ្នឹងអាហ្នឹងគំនិតធម្មតាណាតែដល់វិបស្សនាអត់ទេចា៎ គឺវាមានអាកលែងរួចខ្លួនត្រង់ដែលថាស្អីក៏ដោយដែលយើងមិនមែនអ្នកធ្វើគឺវាអត់មានរឿងយើងអ្នកទទួលកើតទុកទេប៉ុណ្ណាតែអានឹងគិតគិតជំនួសវិបស្សនាអត់បានទេតែលអប់រំបញ្ញាវាត្រូវលះអាសកាយតិដ្ឋិនឹងសិនទៅរួចទៅបានឃើញអ្វីអ្វីវាអាស្រ័យបច្ច័យកើតឡើងបានវាអត់ខ្វល់វានៅត្រង់ដែលថាអ្វីអ្វីដែលយើងមិនមែនអ្នកធ្វើគឺ វាវាកន្លែងដែលយើងត្រូវរួចខ្លួនណាត្រង់ដែលថាលោកនេះវាមិនមែនយើងអ្នកធ្វើជីវិតយើងហ្នឹងកើតមកហ្នឹង មានបញ្ញខណ្ឌវាមិនមែនយើងអ្នករៀបចំមកណាហ្នឹងឯងអាដែលយើងធ្វើកម្មអីអីហ្នឹងអានឹងសន្មត់ហើយយើងមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងវាត្រូវសន្មត់ថាយើងធ្វើកម្មយើងទទួលវិបាកកម្មហើយអានឹងមួយរឿងហ្នឹងគឺយើងនិយាយអញ្ចឹងឯង ដោយសន្មត់មួយអង្គមួយអង្គម្នាក់ម្នាក់តែវិបស្សនាវាត្រូវមាន បរមត្តជាអារម្មណ៍ទៀតទោះជានិយាយថាយើងអ្នកធ្វើកម្មយើងទទួលវិបាកកម្មក៏ដោយប៉ុន្តែដល់ទៅវិបស្សនាវាគ្រាន់តែនិយាយថាយើងធ្វើកម្មទៅពីព្រោះអានឹងខ្សែនៃវត្តដាក់តែមួយហ្នឹងមិនមែនអ្នកអតីណាតែដល់ទៅវិបស្សនាវាអត់ប្រកម្មអត្តាអ្នកធ្វើកម្មទេហ្នឹងឯងដូចរឿងណែសច្ចកៈនិគុណរបស់ហ្នឹងឯងលើកពីរឿង នឹងដែលព្រះអង្គទ្រង់ប្រកាសអំពីរឿងជីវិតហ្នឹងវាអត់មានអំណាចខ្លួនឯងអីទៅទេបើវាជាខ្លួនឯងចាំបាច់ទៅស្លាប់ដោយសារអ្នកដតីទៅអីចាំបាច់បរិជានិរទេសអីទៅអីចាំបាច់គេបហាជីវិតទៅអីបើខ្លួនឯងវានៅក្នុងអំណាចខ្លួនឯងចិត្តតែរស់ទៅប៉ុន្តែយើងមើលមើលមានជីវិតរស់នៅកើតមកអញ្ចឹងស្រាប់តែនៅក្នុងអំណាចគេគឺគេសម្រេចថាឲ្យយើងស្លាប់យើងត្រូវស្លាប់ អីអីអញ្ចឹងណារឿងក្នុងលោកហ្នឹងវាមានអញ្ចឹងយើង អត់មានទោសពីអីយើងអរគុណបនពីអតីតផង យើងអរគុណមេដាបិតាព្រះឧបជាប្រសង់ដែលថែរក្សាពុទ្ធសាសនាមកធម្មញាធម្មមិត្តហើយនឹងអរគុណដល់ការងារដែលប្រសិជ្ជៈទោសនឹងឯងដែលកិច្ចការងារហ្នឹងមិននាំឲ្យយើងមានទោសអីអីយើងមានឱកាស ក្នុងបញ្ញត្តិដែលយើងមានសេរីភាពណារៀងរៀងព្រះអង្គរៀងរៀងខ្លួន ក្នុងការទៅណាមកណាធ្វើបន់ធ្វើទានអីចឹងទៅទៅណាហ្នឹងហើយអញ្ចឹងគឺអរគុណដល់បនពីអតីតមកអរគុណមេដាបិតាជាដើមហ្នឹងដែលបានចិញ្ចឹម ឲ្យជីវិតមកហើយតម្លៃនៃជីវិត គឺយើងបានប្រើប្រាស់បច្ចុប្បន្នភាពនឹងឯងក្នុងការអប់រំចិត្តចម្រើនបញ្ញាវាសំខាន់ត្រង់ឲ្យថាទោះជាយើងចំណាយប្រាក់មួយថ្ងៃនឹងថា10000រៀលដែរដើម្បីថាយើងបានរស់ហ្នឹងប៉ុណ្ណឹងដល់តែយើងបានរស់ហើយយើងនេះវាសំខាន់ត្រង់បាន24ម៉ោងដែរនេះ ទោះជាមហាសេដ្ឋីគាត់ត្រូវចំណាយចាយវាយអីមួយថ្ងៃ10000ដុល្លារក៏ដោយប៉ុន្តែក៏គាត់បានតែ24ម៉ោងដូចតែយើងដែរហ្នឹងហើយវាសំខាន់ត្រង់ឲ្យថាតើលោកសេដ្ឋីបាន24ម៉ោងយកមកធ្វើអីហើយយើងយក24ម៉ោងមកធ្វើអីវាសំខាន់ណា24ម៉ោងដែលយើងយកមកឲ្យចិត្តនឹងឯង រៀនសូត្រឬក៏ជាងចង់និយាយថាវឹកហាត់អប់រំចិត្តឲ្យឆ្លាតឡើងឲ្យមានការចេះដឹងតាមផ្លូវពធនឹងឡើង ដើម្បីដោះស្រាយបញ្ហាកុំឲ្យវាលំបាកក្នុងវដ្តសង្សារតទៅទៀតនោះវាតល់តែអស់អត្តភាពអស់អត្តភាពវាតល់តែអស់តណ្ហានឹងឯងដែលសំខាន់យើងប្រើប្រាស់ពេលវេលា24ម៉ោងហ្នឹងគឺអប់រំចិត្តចម្រើន បញ្ញានឹងឯងដែលជាតម្លៃនៃជីវិតហ្នឹងហ្នឹងឯង ចឹងគឺនៅក្នុងសភាពដែលពុទ្ធបរិស័ទយើងបានមកសិក្សាអប់រំ នៅ ក្នុងពុទ្ធសាសនានេះគឺជាផប់លៀបសំណាង ដែលយើងបានជួបនឹងពុទ្ធសាសនាចឹងជីវិតយើងវាមានតម្លៃ ទៅតាមអំណាចនៃការសន្សំអប់រំក្នុងសន្តានមកគឺថាយើង បានដល់ប្រតនត្រ័យជាទីពឹងទីរលឹកហៅថាមានត្រ័យសរណគមនេះហើយត្រ័យសរណគមនេះទាំងគឺថាមានតម្លៃជាង អ្នកបួសក្រៅពុទ្ធសាសនាបាន សមាបត្តិ8លោកីអភិញ្ញា5ទៀតនឹងក្នុងអត្តកថាសលេកសោត្រ សាលេខកសោតបីដកលេខ20ព្រះអត្តកថាលោកយល់ពីពធัวដែលព្រះអង្គសម្ដែងចំពោះព្រះចន្ទៈហ្នឹងដែលមាន44មុខហ្នឹងគឺអត់មានប្រព្រឹត្តទៅដោយរូបវិឈានអរូបវិឈានអីអីទេនឹងជាវិហេរធัวនៅជាសពក្នុងបច្ចុប្បន្នប៉ុន្តែព្រះអង្គទ្រង់សម្ដែងអំពីពធัวហ្នឹង សាលេខសោតហ្នឹងគឺតេតួងទៅនឹងក្នុងលោកកតរៈធัวដែលបានកំចាត់បងនៅកិលេសក្នុងសន្តាននឹងបានហើយព្រះកថាលោកបញ្យលអំពី ត្រៃសរណគមនឹងជាបាតនៃលោកកតរៈធัวហើយអំពីការឲ្យទានតេតួងទៅនឹងការដែលឲ្យទានហោហែដល់ទៅ អ្នកដែលមានសមាបត្តិ8លោកីអភិញាអីអីហ្នឹងគឺរហូតដល់ទៅថាមួយសែនកោតហ្នឹងបើថាឲ្យសัตว์ហ្នឹងបាន100មនុស្សអត់សិលអត់សិលអត់មានត្រៃណគុំណាអាហ្នឹងគឺបាន1000ហើយដល់ទៅមនុស្សមានសិលសិលហ្នឹងសិលអត់មានត្រៃណគុំទៀតអាហ្នឹងបាន1សែនហ្នឹងឯង1000មក1សែន ខុសគ្នា100ដងដែរណាពីអត់សិលមកមានសិលហ្នឹងតែនេះអត់មានត្រៃណាគុំទេណាហើយដល់តែមានសិលហើយ បានសម្រេចសមាបត្តិអភិញ្ញាទៀតបួសទៀតចរិតបរិពាជក់ទៀតអាហ្នឹងមិនមែនត្រឹមមួយសែនមួយកោតគឺណាមួយកោតហើយមួយកោតដងទៀតហ្នឹងឯងណា ប៉ុន្តែដល់ទៅឲ្យទានដល់អ្នកដែលប្រតិបត្តិដើម្បីជាច្បាស់នៅសោតាបត្តផលរាប់មិនបានប្រមាណមិនអស់ហើយព្រះតថាលោកបញ្យលអ្នកដែលប្រតិបត្តិដើម្បីសោតាបត្តផលនោះចាប់តាំងពីត្រៃរណគមនឹងទៅចា៎ហ្នឹងហើយអញ្ចឹងបាននៅក្នុងសេចក្តីហ្នឹងយើងយល់ភ្លាម គឺត្រៃសរណគមសទ្ធានិងបញ្ញាដែលដល់ពុទ្ធតួប្រសងនេះណា គឺមានគុណជាងសមាបត្តិ8លោកីអភិញ្ញា5នឹងទៅទៀតអានឹងឲ្យបងប្អូនកូនចៅបានមកជ្រាបថារបស់ដែលយើងមានហើយនឹងវាមានតម្លៃជួនកាលយើងមានតែយើងអត់ដឹងតែពេលតម្លៃនៅតែថ្លៃអញ្ចឹងវាដូចដុំមាសអញ្ចឹងវានៅតែមាសអញ្ចឹងប៉ុន្តែកូនតូចគ្នាអត់ដឹងយកទៅខំរឹងរឹងទៅវាមិនដឹងញ៉ាំមិនយំទៀតឈឺមាត់អីអញ្ចឹងណានឹងមកពីគ្នាអត់តន់ដឹងហ្នឹងហើយ យ៉ាងណាមិញប៉ុនដែលយើងបានសន្សំជាឧបនិស្ស័យមកធ្វើឲ្យយើង កើត នៅក្នុងប្រទេសដ៏សមគួរសវណ្ណភូមិនេះយើងនិយាយជាក់ស្ដែងជីវិតយើងហ្នឹងហើយធ្វើឲ្យយើងបានអឺ ទទួលយកពុទ្ធធម៌ប្រសង់ជាទីពឹងទីរលឹកយើងហាក់ដូចជាងាយងាយមកអំពីយើងកើតមកចំប្រទេសហ្នឹងហើយមេដាបិតាណែនាំយើងទៀតហើយមានសង្គមបរិយាកាសមានវត្តអារាមមានប្រសង់មកទៀតអញ្ចឹងយើងទទួលបានងាយប៉ុន្តែយើងអត់ដឹងដូចថាងាយអីអញ្ចឹងឲ្យយើងអត់ដឹងតម្លៃប៉ុន្តែមិនមែនទេចឹងគឺតេតួងនឹងចិត្តបានចេះមកដឹងពុទ្ធពធប្រសង់ហ្នឹងហើយចិត្តហ្នឹងចិត្តឆ្លាតណាស់ណា បើមិនអញ្ចឹងគឺมันអាចជ្រះថ្លានឹងគុណពុទ្ធបានទេមកពីគុណពុទ្ធមានជំរឿមានជំរឿងាយយល់បានទេយើងមើលមើលមនុស្សទូទៅណាដែលចេះមកជ្រះថ្លានឹងពុទ្ធទូប្រសងងាយងាយយោហ្នឹងឯងកើតមកជាមនុស្សមែនតែសូម្បីតែនៅក្នុងប្រទេសដែលសំគួរនឹងហើយវាអត់មានមកខ្វល់រវល់អីនឹងត្រៃសរណគមអីផងហ្នឹង ហ្នឹងឯងដូច្នេះចិត្តហ្នឹងតលចិត្តឆ្លាតណាហើយចិត្តឆ្លាតហ្នឹងវាតលសំរាប់ជាតិជាអណែកមកណាហ្នឹងឯងរហូតដល់ទៅ មានសទ្ធាចេញចាកផ្ទះចូលកម្មភ្នោះបុស្សជាបព្វជិតនេះព្រះអង្គប្រទានអវាទដល់ព្រះរាហុលនៅក្នុងរាហុលសោតសតនិបាត3ដកលេខ54ហ្នឹងបញ្ចកាមគុណេហិតវាយៈរូបេមនោរមេសទ្ធាយៈ ភិរិយនិខមៈទុក្ខសន្តៈក្រោភវៈគឺមានសទ្ធាចិញ្ចាផ្ទះចូលកម្មភ្នោះបុជាបព្វជិតនឹងឯងក៏បីលះបង់នៅបញ្ញកម្មគុណដែលជាទីពេញចិត្តជាទីមនោរម្យនឹងឯងហើយទុក្ខសន្តៈក្រោភវៈនឹងធ្វើនៅទីបំផុតនៃទុក្ខ ហ្នឹងគឺនៅក្នុងឧបនិស្ស័យក្រៃលែងមកប៉ុណ្ណាចឹងមិនមែនត្រឹមតែ ដល់បត្រៃណគុំនៅ ជាកុហកឯណា ចូលកម្មធ្នោះចឹងទៅទៀតចឹងមហាកុសលដែលប្រព្រឹត្តទៅ ក្នុង ក្នុងគុណពុទ្ធធម៌សង្ឃដោយសេចក្តី ជ្រះថ្លានេះណាយើងយើងយើងដឹងកម្រិតប៉ុននឹងដឹងអត់បានខ្លួនយើងទេដូចព្រះអង្គសម្ដែង នៅក្នុង ពុទ្ធវគ្គ ប្រកាសថាធម្មបទវគ្គទី14ណាពោជារហេពោយយតោពុទ្ធេយតិចសាវកេបបញ្ចសមតិកម្មទេតនៈសោកៈបរិតវេតេតាតិសេពោជយតោនៅពុទ្ធេអកតោភិយេនេះណាឡាស់គេថានេះអ្នកសកាបញ្ញងសង្ខាតងអីមេតមបិគេនិចេអត់មានទេវតាប្រអិនប្រព្រំយៈមានណាមករាប់បនចំពោះ ពោជាយតោ អ្នកដែលបានបូជាដល់ពោជារហេនេះបុគ្គលដែលគួរដល់ការបូជាពុទ្ធព្រះវិជ័យកពុទ្ធហើយនិងប្រសង់នេះដែលបានប្រព្រឹត្តកន្លងនៅបបញ្ញធัวតណ្ហាមាននេះទិដ្ឋិហើយនឹងកំចាត់បងនៅសេចក្តីសោកក្តីសឹកសួលអស់ហើយនឹងសូមបីតែបរិនិព្វានទៅហើយទៅណាទេតាតិសេពោជាយតោនិពុទេអកតោភិយេនេះ នឹងឯងចឹងហ្នឹងគឺអត់មាននរណាមករាប់ប៉ុននឹងបានទេហើយដល់ទៅបញ្ហាវាត្រង់ឲ្យយើងអត់ដឹង ដល់អត់ដឹងចឹងទៅវា អត់មានអីជាអារម្មណ៍នាំឲ្យមានបេតិបាមកជាពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិអីយើងអត់មាន អត់មានការនឹករលឹកទៅវាអត់មានស្ងប់ចិត្តវាអត់មានបិតិបាមួយជាដែលមានរឿងអីខាងក្រៅខាងក្រៅយើងសោកស្ដាយបាត់បង់អីរបស់ដែលជាទីស្រឡាញ់ពេញចិត្តអីអីហ្នឹងដែលយើងធ្លាប់ស្រឡាញ់ពេញចិត្តដោយអំណាចលោភៈហួងហែងទៅកើតទុកទៅយំសោកទៅរហូតដល់ថាមិនដឹងរស់ នៅអាម៉េចទេអត់ពីអ្នកអតីទៅអីអីចឹងអាហ្នឹងមកពីយើងអត់ដឹងថាអ្វីដែលយើងមាន មានស្រាប់ហើយដោយត្រៃសរណគមអីនេះគឺ ទោះជាយើងព្រាត់ប្រាសនិរះញាតិមិត្តសន្តានបងប្អូនភេយាស្វាមីអីទៅក៏ដោយក៏យើងត្រូវតែរក្សា ជីវិតរក្សាខ្យល់ងើមចេញចូលរក្សាចិត្តឲ្យបានល្អដើម្បី ខ្លួនយើងរស់នៅ ជាមួយគ្នានឹងអនុសតិនឹងអញ្ចឹងទៅរស់នៅ ក្រៅមលប់នៃពធัวទៅគឺតិចអញ្ចឹងទៅព្រោះទីបំផុតយើងក៏មុខតែប្រាត់ប្រាស់ទៅ ទេហើយអ្នកដតីគ្រប់គ្នាក៏មិនមែនថា ចេះតែបាន ទីពឹងអីឲ្យយើងទៅទេរត់ទៅទីពឹងខ្លួនគាត់នឹងបានផងនឹងឯងនៅក្នុងជាតិជ្រាបជាតិមរណៈដីសោកដីសៅម៉ងជាធម្មតាហើយយើងទៅពឹងណានាបានបើតើតែយើងបបួលគ្នារួមព្រៀងគ្នាស្រឡាញ់ដើម្បីជាប្រយោជន៍ដល់គ្នា ទៅវិញទៅមកហើយមករកព្រះធัวណាពុទ្ធព្រះធัวព្រះសង្ឃដើម្បីឲ្យរួចផុតចាកទុកណា យើងដឹងថាពុទ្ធជាបិតារបស់យើងពធัวជាមេត្តាណាបង្កើតយើងដោយដោយគុណធัว ដោយសារពធัวហ្នឹងទានជាមេត្តារបស់យើងប្រពុតជាប្របីតាអញ្ចឹងប្រសង់ជារៀមច្បងអញ្ចឹងអញ្ចឹងយើងមករកមរតកអំពីប្រពុតជាបីតាគឺពោធិបក្កយធัวអញ្ចឹងទៅក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខអញ្ចឹងទៅអប់រំចិត្តរស់នៅ ជាមួយនឹងមលុបពធัวអញ្ចឹងទៅអាហ្នឹងគឺយើងឆ្លាតហើយមានអនុសតិ មានតែក្តីសោកដល់ក្រៃលែងហើយយើងក៏មិនចាំបាច់ពួងហែងអ្នករតីណាណាអីដូចថាឲ្យចេះតែមកនៅជាមួយយើងអីយើងវាមិនមែនព្រះនិព្វានអីជាទីពឹងរបស់គាត់ទេនឹងឯងក៏គ្រាន់ថាយើងណែនាំគ្នាទៅកុំថាបែកពីយើង ទៅ ទៅរស់អ្នករតីអីណានៃអីវាអត់បានទីពឹងដដែលវានាំឲ្យទុកលំបាក ចឹងទៅថាមកបួសអីអីចឹងទៅអបអសាទរចឹងនឹងឯងជូនដំណើរសំបីតែស្វាមីហ្នឹងក៏ដែរពីព្រោះយើងមិនមែនទៅពៀនជាទីពឹងឲ្យគាត់ណា តែបើគាត់បាននឹកឃើញមកបួសដើម្បីព្រះនិព្វាន ជាទីពឹងយើងសូមអនុមោទនាបន់អំពីប្រភ្នោះនឹងចឹងទៅឬក៏ថាមានត្រៃណគុំហើយមានសិលមានអីចឹងទៅ នឹងឯងសទ្ធាសិលសតចាគៈបញ្ញា5ហ្នឹងបានឈ្មោះថាអត្តសមាបនិធិតម្កល់ខ្លួនដោយកពៃអញ្ចឹងអញ្ចឹងគឺសភាពនៃទឹកហ្នឹងគឺតែកាលណាស្ងប់ស្ងៀមទៅវាថ្លាស្អាតនឹងឯងក្នុងសេចក្តីដែលថាចិត្តរបស់យើងនេះមានសិលជាគ្រឿងតម្កល់នឹងទៅ បានស្ងប់បាននឹងបានថ្លាបានស្អាតអញ្ចឹងទៅ ដូចជាទឹកស្រះអញ្ចឹងមើលឃើញបាតបឹងទៅខ្យងខ្ចៅអីហ្នឹង គេថាមើលឃើញចឹងទៅបើទឹកល្អសំបីតែទូកប្រពន្ធគួលថ្នោតក៏មើលមិនឃើញល្អយ៉ាងណាមិញគឺសំខាន់យើងអប់រំចិត្តឲ្យបាននឹងស្ងប់ចឹងទៅរឿងក្នុងជីវិតរបស់យើងវាស្ងប់ទៅតាមចិត្តស្ងប់ទៅអាដែលលោកនេះវឹកវរណាស់លោកនេះច្បុកច្បល់ណាស់មកពីចិត្តវាវឹកវរព្រះយោណា ចូលមកព្រៃសិបតនៈមកទេយវ័នពីក្រុងទរានសីមកហ្នឹងតែព្រះអង្គត្រាស់ថាមនាយុទីនេះអត់វឹកវួរទេ ទីនេះមិនជាបុកយបល់ទេដោះស្បែកជើងមាសចូលទៅរួព្រះអង្គហ្នឹងឯងគឺកាលណាបើព្រះអង្គប្រកាសអំពីអនុពពីកថាទៅរហូតដល់សច្ចធัวទៅសម្រាប់សោតាបត្តផលទៅ ក្រោយមកព្រះអង្គសម្ដែងអនុពពីកថាអរិយសច្ចៈឲ្យបីដាទៀតព្រះយោសម្រាប់ព្រះរហັດឧបសម្បទាពេលហ្នឹងទៅហ្នឹងមើលមើលមិនមែនថាចេះតែវัวវឹកអីទៅទេ ក្នុងលោកហ្នឹងអញ្ចឹងហ្នឹងឯងកាលណាបើពុទ្ធបរិស័ទយើងអប់រំចិត្តឲ្យស្ងប់ទៅ មានបញ្ញាទៅ អ្វីអ្វីក្នុងលោកហ្នឹងវាមានបច្ច័យត្រឹមត្រូវរៀនកើតឡើងហ្នឹងត្រឹមត្រូវតាមបច្ច័យប៉ុណ្ណាហើយគឺវាប្រកាសជាសញ្ញតាមកទៀតវាអត់មាន អត្តាសត្វបកុលអីទេ ក្នុងរូបារម្មណ៍សត្វទារម្មណ៍នឹងលោកក្នុងអរិយវិន័យនឹងគឺសូនចាក់សត្វដោយរូបារម្មណ៍អញ្ចឹងវាជានិមិត្តរបស់មហាភូតរូប ក្នុងរូប28វាមានតែរូបមួយទេតែមកប៉ះនឹងភ្នែកជាវណ្ណៈរូបរូបារម្មណ៍ហ្នឹង ហើយមើលមើលមានស្រីមានប្រុសអីណាក្នុងរូបារម្មណ៍ហ្នឹងមានចិត្តមានចេតសិកមានបេះដូងអីណាវាអត់មានវាអត់មានសត្វអត់មានវត្ថុអីទាំងអស់ក្នុងសម្លេងក៏ដូចគ្នាមានតែសម្លេងមួយសតិរលឹកបានអាហ្នឹងឃើញលោកសូន្យនៅទៀតដល់អញ្ចឹងយើងធ្លាប់ឃើញតែមនុស្សវោវឹកអ៊ូអរកក្រឹកកក្រែងឆ្លោះប្រកែកតោះតេងស្ដីថាអីឲ្យយើងធ្វើនៅអំពើមិនជាប្រយោជន៍ឲ្យយើងឲ្យយើងមួម៉ៅក្តៅក្រហាយខឹងស្អប់ទីបំផុតរួនអ្នកនឹងអត់មានទេនៅក្នុងរូបសម្លេងក្លិនរសផតពៈធម្មារម្មណ៍ហ្នឹងស្ ស្ងាត់សូន្យទៅតែហ្មងអីទៀតគឺវានៅក្នុងគំនិតដែលយើងវាមានអាមោហៈប្រកបដោយសកាយៈទិដ្ឋិហ្នឹងវាសម្គាល់មានយើងមានអ្នកដតីវាវោវឹកទៅក្នុងចិត្តខ្លួនឯងវាទៅជាសម្គាល់ថាលោកហ្នឹងវោវឹកទៅដល់ទៅចិត្តស្ងប់រងាប់ទៅលោកហ្នឹងស្ងប់រងាប់អត់មានអ្នកណាអីមកឲ្យយើង ខ្វាយខ្វល់រវល់កើតទុកមិនសក់ចិត្តអីទៅទេអញ្ចឹងបាន ចិត្តនឹងចិត្តនឹងអញ្ចឹងទៅវាដូចទឹកនឹងទៅវារងកកល្អក់ទៅថ្លាទៅយ៉ាងណាមិញចិត្តយើងតែកាលណាអប់រំឲ្យឲ្យស្ងប់ទៅវាថ្លាវិបស្សនាញាណបានឃើញសច្ចធម៌បានឃើញទៅដល់ព្រះនិព្វានទៀតឃើញទៅដល់បាបបឹងគឺថាធ្លុះពីសង្ខារទៅឃើញព្រះនិព្វានជាអារម្មណ៍តមុឆេតបហានៈបាននៅព្រះនិព្វាន ជា សម្បត្តិរបស់ព្រះអរិយបុគ្គលហ្នឹងគឺត្រឹមតែសោតាបត្តមៈមានផល ផលគឺការមិនកើតនៅកម្មភពឧបបត្តិភព ក្នុងអបាយភូមិកម្មភពឧបបត្តិភព ក្នុងសុគតិភូមិចាប់ពីជាតិទី8ហ្នឹងការមិនកើតឡើងនៅភពភូមិនឹងឯងជានិរោធអរិយសច្ចៈ ជាផលរបស់សោតាបត្តមៈដែលសោតាបត្តមៈសមុឆេតបហាណៈហ្នឹងផលហ្នឹងមិនមែនផលកើតទេណាទៀតសោតាបត្តផលបានផលកើតតែនិរោធសច្ចផលសម្រេចអំពីសោតាបត្តមៈហ្នឹងត្រង់ការមិនកើតឡើងនៅវត្តដាក់ហ្នឹងមិនកើតអបាយភូមិមិនកើតនៅវត្តដាក់ចាប់ពីជាតិទី8ទៅទាំងអស់ហ្នឹងទាំងដែលមិនបានអប់រំនៅសោតាបត្តមៈរាប់រួយសែនលានកោតជាតិហ្នឹងប៉ុន្តែមិនកើតឡើងព្រោះ សោតាបត្តមៈនេះឯងជានិរោធៈអរិយសច្ចៈគឺព្រះនិព្វានជានិព្វានសម្បត្តិរបស់ព្រះសោតាបាននឹងសូមឲ្យពុទ្ធបរិស័ទមានត្រៃណគមហើយប្រឹងប្រែងជាយាមតាមឧបនិស្ស័យបានសម្រេចនៅទីបំផុតទុកសំតាមបំណងប្រាថ្នា ដែលមានសេចក្តីជ្រះថ្លា នៅក្នុងទានសិលភាវនាហើយក៏មានបំណងប្រាថ្នាឲ្យបានរួចផុតចាកទុកនេះឯងចូលជាផលសម្រេច